ម៉ោងប្រហែលយងអត់ឆាន់ហ្មងអញ្ចឹងទេដល់ដល់ម៉ោងឆាន់តគេដាំបាយឆ្អិនធំក្លិនឈ្ងុយបន្តិចឈប់ហើយញោមព្រោះអត់ចង្ហាន់ពីរខួបហើយតាំងម្សិលមិញទល់គ្នាថ្ងៃនេះថ្មល់នេះទៀតហើយអត់ពីរថ្ងៃហើយញោមអត់ពីរថ្ងៃហើយនៅតែញោមស្រស់ទៀតណាមើល នមោតសៈពកវៈតោរហតោសម្មាសម្ពុទ្ធស្សៈនមោតស្សៈពកវៈតោរហតោសម្មាសម្ពុទ្ធស្សៈនមោតស្សៈពកវៈតោរហតោសម្មាសម្ពុទ្ធស្សៈនមត្ថរតនតយសទូលព្រះបង្គំខ្ញុំព្រះអង្គសូមលើកកំបងហត្ថានមស្ការគោរពរំលឹកនឹកសរសើរគុណ ចំពោះព្រះភគវន្តអរហន្តសម្មាសម្ពុទ្ធអង្គនោះព្រមទាំងព្រះធរនិងព្រះអរិយសង្ឃដោយសេចក្តីគិរវៈជ្រះថ្លាសូមលំអត់លំអោនកាយក្រាបថ្វាយបង្គំចំពោះព្រះអង្គគ្រូជាម្ចាស់ បករណាគុណម្ចាស់គ្រប់ព្រះអង្គជាពិសេសសូមនមស្ការក្រាបថ្វាយបង្គំចំពោះបករណាលោកម្ចាស់ព្រះមហារតនវិសុទ្ធព្រះគ្រូរតនវិសុទ្ធឆាតសិឆេតដែលមានប្រវត្តិមានលើធម្មវាសនៈនីវេលាកាសព្រឹកនេះឥឡូវនេះគឺលក្ខណៈនៃការប្រទៀនបធរនីវេលាឱកាសព្រឹកនេះគឺខុសពីសពមួយដងដែលញាតញោមធ្លាប់បានសម្ដាប់ពីមុនមកមិនអញ្ចឹងឯងញោមញោម ខុសពីយើងធ្លាប់ស្ដាប់ពីមុនមកតាំងតពីខ្ញុំកណាដឹងក្តីមកធ្លាប់ស្ដាប់ពធទុលគ្នាចំណាស់នេះអាយុ70 80ហើយមិនដែល បានជួបទេសនាបនសឹកម្ដងសោះណាយាយណោណាញោមណោនេះអត់បាយពីថ្ងៃផ្អែមប៉ុណ្ណឹងណាយាយបើ3ថ្ងៃលើសពីនឹងទៀតមិនដឹងផ្អែមប៉ុណ្ណា ចឹងយើងវាមិនដែលបានស្ដាប់បុណ្យសឹកសោះទឹមតលើកទី1ថ្ងៃនេះបានស្ដាប់ពធផ្លែករាល់ដងយើងធ្លាប់តែស្ដាប់បុណ្យសង្កតាតកណានុពទានគម្រប់ខួប100ថ្ងៃ1ឆ្នាំ2ឆ្នាំពុទ្ធាពិស័យសម្បញ្ញពិស័យសង្កតាតកណានុពទាន បច្ច័យ4ចម្រើនបជនលៈនិងលៈតែថ្ងៃ នេះយើង បានស្ដាប់ពធផ្លែកពិសពមួយដងចឹងទេប្រគូរតនវិសុទ្ធព្រះអង្គបានបញ្ជាក់ខាងដើមហើយ ថាព្រះមហាពេញពៅបណ្ឌិតណាញោមកុំហៅអន្តិតហាមហើយញោមហើយប្រគ្រូពេញពៅព្រះបណ្ឌិតក៏ចឹងដែរយ៉ាងញោមធ្វើខ្លួនយ៉ាងម៉េចដើម្បីថែរក្សាភាពជាបណ្ឌិតនេះឲ្យនៅមានតម្លៃជាបណ្ឌិតដកខ្ញុំកៅបេះដូងរបស់ពុទ្ធបរិស័ទគ្រប់ស្ទាបវណ្ណៈគ្រប់វ័យទាំងអស់ឲ្យគេដកជាប់ក្នុងបេះដូងរបស់គេគេប្រកាន់ភ្ជាប់គេគោរពយើងឲ្យតម្លៃយើងហៅយើងថាជាបណ្ឌិតអស់មួយជីវិត កុំឲ្យភាពជាបណ្ឌិតនេះធ្លាក់ទៅដល់អានតិតណាញោមញោមមានណាតឹមសឹកភ្លាមគេហៅបណ្ឌិតដល់តបាន3ងើយគេហៅអានតិតញោមមិនបានចឹងដោយសារបាន3ថ្ងៃញោមហើយកាលពីតឹមដបងដបងភ្នែកខ្មៅកដាលសខាងខាងដល់បាន3ថ្ងៃក៏ហមទាំងអស់ហ្មងអានឹងអត់បានទេឡើងអានតិតហើយ ចឹងញាតញោមដូចគ្នាដែរណាប្រកាន់ជាប់ទោះបីយ៉ាងម៉េចក៏ដោយនៅភាពជាបណ្ឌិតរហូតណាញោមហើយព្រះមហាចតចេតព្រះអង្គបញ្ជាក់ថាព្រះអង្គឈ្នះឈ្នះសង្គ្រាម បើសិនជាចាញ់សង្គ្រាមនឹងម្លេះសំដោពណ៌ដូចនេះហ្នឹងហើយមែនមែនញោម ប៉ិនព្រះអង្គលើកឧទាហរណ៍សម័យពុទ្ធកាលភិក្ខុឈ្នះសង្គ្រាមនឹងបានសម្រេចជាព្រះអរហន្តហោះវឹងទៅវត្តចេតពុនទៅជួបព្រះសម្មាសម្ពុទ្ធវិញប៉ិនព្រះអង្គឆាតចេតឈ្នះដែរប៉ិនអត់មានហោះមកទេគឺជិះឡានមកមិនដឹងថាបានសម្រេចជាអរហន្តឬសោតាសកតិណាគីអរហន្តមិនដឹងទេណាញោមប៉ិនដឹងតែឈ្នះហើយប៉ិនចាំមើលតទៅទៀតជាមើលឈ្នះដល់ប៉ុណ្ណា ឥឡូវនេះបជាញាតញោមពុទ្ធបរិស័ទសាទុស័ព្ទបរោះប្រុសស្រីហើយបងគឺសឹកបួសបាន20ឆ្នាំសឹកដោយគុណភក្តីឥឡូវ16ហើយ16ឆ្នាំហើយអញ្ចឹងនៅ4ឆ្នាំទៀតបាន20ដែរប៉ិន4ឆ្នាំទៀតមិនតាណាទេញាតញោមនៅទៅជួបម៉ែម៉ែអ្នកផ្អើអ្នកកំពង់ចាមនឹងរហូតឲ្យតែញឹមអីញឹមអីដាក់នៅរហូត បជាញាតញោមណាញោមរឿងចង់សឹកលាចាកសិក្ខានេះមិនមែនខ្លួនគាត់ចង់សឹកទេតែពុទ្ធជនយើងនិស័យព្រះលោកសំដែងអំពីនិស័យបើនិស័យនបួសនឹងដូចគ្នាដែរញាតិញោមមិនបានអាចលះកាត់បកលកាយថ្វាយខ្លួនឲ្យចូលសាងភ្នោះបួសជាបព្វជិតទៅ បានបើសិនជាចេះតែបួសបានដូចគ្នាចង់ហើយបួសបានដូចគ្នាម្លេះសំគេបួសគ្រប់គ្នាហើយមែនមែនតា តែ អ្នកខ្លះគ្រាន់តែឃើញគេបួសហើយចង់រត់ចូលទៅបួសគេដែរអត់មាននិស័យនៅមិនបានយូរទេដោយព្រះមហាបច្ចៈខាងដើមអញ្ចឹងប្រគុណចាស់ឆាតចេតជាខាងដើមអញ្ចឹងបានតែ7ថ្ងៃ8ថ្ងៃសឹកបាត់អ្នកខ្លះបានតែ2ខែ3ខែសឹកបាត់អ្នកខ្លះយ៉ាងយូរបំផុត2ឆ្នាំ3ឆ្នាំសឹកបាត់អត់នៅបានទេដោយសារតែអត់និស័យ តែបើមាននិស័យគឺដូចជាបណ្ឌិតព្រះមហាបណ្ឌិតពេញពៅនាវេលាឱកាសគ្រានេះអញ្ចឹងនៅរហូតដល់20 30ភាសាអញ្ចឹងអ្នកដែលអត់និស័យចង់សឹកមិនមែនមានតែសម័យយើងនេះទេ លើកសម័យពុទ្ធកាលមួយរឿងទៀតមានភិក្ខុមួយអង្គយត់យ៉ំលោកលាម្ដាយលាឪពុកចូលទៅសាងភ្នោះបុស្សជាបព្វជិតអញ្ចឹងដែរដល់តែពេលម្ដាយឪពុកអាត្មាបច្ចៈកាត់កាត់ទៅណារឿងហ្នឹងវាវែងណាយាយបញ្ញោងតាមពេលវេលា ដល់ពេលដែលទៅបួសម្ដាយឪពុកឯនេះស្លាប់ចោលអស់ដល់តែស្លាប់ចោលអស់ម្ដាយឪពុកបន្សល់ទ្រព្យទុកឲ្យមួយសែនកហបណៈបានមួយសែនកហបណៈនឹងមកកាលពីមិនទាន់មានទ្រព្យអត់នឹកឃើញចង់សឹកទេយល់មកស្រាប់បើតាន់ហ្នឹងកាលមិនទាន់មានទ្រព្យអត់នឹកឃើញចង់សឹកទេស្រឡាញ់ធေါ်ប៉ិនមិនមែនព្រះមហាពេញពៅយើងឯនេះទេរឿងគេនោះសម័យពុទ្ធកាលនោះស្រាប់បើតាន់កាលមិនទាន់បានមួយសែនកហបណៈមិនទាន់ចង់សឹកទេ ដល់តែបានប្រាក់មួយសែនកហបណៈដែលម្ដាយឪពុកបន្សល់ទុកឲ្យមកចេះតែដេកអោបទ្របនឹងគិតអញបើសិនជាយក100កហបណៈយកទៅតដឹងប្រពន្ធបានមួយអា100កហបណៈទៀតយកទៅទិញមេគោមីពពាលបានពីរ100កហបណៈទៀតយកទៅទិញអទេសលៃបានមួយ 100កហបណៈទៀតយកទៅទិញខោទិញអាវថ្មីថ្មីបានសម្ពុត បានខោបានអាវថ្មីថ្មីអង្គុយគិតគូរឿងលុយហ្នឹងណាយោអង្គុយគិតគូរឿងលុយហ្នឹងណាយោដល់ពេលមានលុយ100កហបណៈអញគិតធ្វើចេះ100កហបណៈអញគិតធ្វើចេះបែងចែកចុះឡើងចុះឡើងនឹកឃើញចង់សឹកដល់ចង់សឹកទៅថ្វាយគុំលាព្រះសម្មាសម្ពុទ្ធផន្តេភគវាបើពិតព្រះអង្គនឹងចម្រើនថាម៉េចពិខោផន្តេបើពិតព្រះអង្គខ្ញុំព្រះអង្គចង់សឹកព្រះអង្គ ណាអុយចង់មិនបានពិខុឯងចង់សឹកមានអីជាទីពឹងមានអីជាគោលអាងបានជាឯងចង់សឹកផាន់ទេបើប៉ិតព្រះអង្គខ្ញុំព្រះអង្គមានព្រះអង្គមើលមើលមើលមានអីជាគោលអាងមានអីជាទីពឹងលើកមើលខ្ញុំព្រះអង្គមានទ្រព្យមួយសែនកហបណៈដែលម្ដាយឪពុកញោមប្រុសញោមស្រីមុននឹងស្លាប់គាត់បន្សល់ទុកឲ្យព្រះអង្គអោទ្រព្យមួយសែនកហបណៈណោះប្រសើរតាហើយចោះបានទ្រព្យមួយសែនកហបណៈហ្នឹងអ្នក ថាទីពឹងទ្រព្យហ្នឹងផាន់ទេបើប៉ិតព្រះអង្គ អើបើទីពឹងទ្របនឹងមើលអ្នកបែងចែកទ្របមួយសែនកហបណៈនឹងឲ្យតថាគតស្ដាប់បន្តិចមើលវាពឹងបានអីខ្លះភិក្ខុតបពិតព្រះអង្គ100កហបណៈខ្ញុំព្រះអង្គយកទៅតដឹងប្រពន្ធ100កហបណៈទៀតខ្ញុំព្រះអង្គយកទៅទិញអទេសសាលី100កហបណៈទៀតខ្ញុំព្រះអង្គយកទៅទិញសម្ពុតខោអាវសៅស្បែកឲ្យប្រពន្ធខ្ញុំព្រះអង្គចេះមួយចុះពីររៀបរាប់ចុះឡើងអូអត់ទាន់មានផ្ទះនៅផងបង អស់លុយនឹងបាត់ទៅហើយទឹមមួយសែនកហបណៈរៀបរាប់លេខកាត់លេខកាត់បានតែប្រពន្ធបានតែខោអាវបានតែទេសលីប៉ុន្តែផ្ទះមិនទាន់មានផ្ទះផងអស់ទ្រពនឹងបាត់ហើយបានព្រះអង្គបញ្ជាក់ថ្នែភិក្ខុភិក្ខុទីពឹងទ្រពមួយសែនកហបណៈប៉ុណ្ណឹងភិក្ខុថាប្រសើរភិក្ខុចង់សឹកតែតថាគតមិនមែនមានត្រឹមមួយសែនកហបណៈទេភិក្ខុតថាគតមានរហូតដល់រាជបល្ល័ង្ក តថាគតមានរហូតដល់ប្រជានរាតថាគតមានទ្រពរាប់សែនរាប់លានកោតជាស្រេចចាក់តែតថាគតមិនទីបឹងរបស់អស់ទាំងនឹងផងចោះរឿងអីដែលភិក្ខុមានត្រឹមមួយសែនកហបណៈភិក្ខុតទីបឹងដល់ប្រសើរព្រះសម្មាសម្ពុទ្ធនៃយើងព្រះអង្គជាស្រេចផែនដីព្រះអង្គមិនបឹងងារដែលជាស្រេចផែនដីរបស់ព្រះអង្គផងមែនមែនញោមចា៎ ចឹងយើងវិភាគគ្រប់គ្នាបើវិភាគគ្រប់គ្នា ដល់ព្រះអង្គបញ្ជាក់ថាអញ្ចឹងកើតសេចក្តីតក់ស្លុតអោអញ្ចឹងពឹងរបស់អស់ទាំងនឹងមិនបានប្រមាណទេព្រះអង្គទីពឹង10ប្រសើររបស់ខ្ញុំគឺសរណៈពពុតមួយសរណៈ10ប្រសើររបស់ខ្ញុំគឺរតនៈទាំង3ពពុតមួយពធមមួយប្រសងមួយដូចញាតញោមពុទ្ធបរិស័ទអញ្ចឹងពេលនេះយើងទីពឹងពពុត ពេលនេះយើងទីពឹងពធពេលនេះយើងទីពឹងប្រសង ប៉ុន្តែបើអស់និស្ស័យហើយនៅទៀតក៏មិនកើតដែរកាលណានៅទៀតនាំឲ្យមានបញ្ហាផ្សេងផ្សេងប៉ះពាល់ដល់ពុទ្ធសាសនាអាចថាបានបើអស់និស្ស័យហើយត្រូវទៅទៅអាត្មាក៏អញ្ចឹងដែរប៉ុន្តែអាត្មាបែបមិនអស់និស្ស័យទេចង់ទៅនៅរហូតទេតាំងចិត្តណាប៉ុន្តែដឹងបានដល់បណ្ណាទេប៉ុន្តែចិត្តនឹងតាំងតែចង់នៅរហូតអញ្ចឹងញោមអញ្ចឹងអនុមោទនាមួយសូមអនុមោទនាហើយបើនៅមិនបានរហូតអីកំខឹងលោកណាយីលោកព្រូដាញ់ទៅបើនៅមិនបានរហូតអត់ទេតាំងចិត្តតែ តែចង់នៅរហូតប៉ិនដឹងតែបានដល់ប៉ុណ្ណាទេតើធ្វើសង្គ្រាមនឹងដឹងតែឈ្នះឬចាញ់ឲ្យចាំមើលសិនសិតតែធ្វើសង្គ្រាមណាព្រះអង្គបួសយូរយូរសិតធ្វើសង្គ្រាមញាតញោមឥឡូវនេះគឺសង្គ្រាមហ្នឹងគឺសង្គ្រាមផ្លូវចិត្តមិនមែនសង្គ្រាមអីទេសង្គ្រាមផ្លូវចិត្តនេះច្បាំងផ្លូវចិត្តហ្នឹងឲ្យឈ្នះហើយបញ្ជាក់ញាតញោមពុទ្ធបរិស័ទហេតុអីបានប្រសងជាមជុះមិនសូវបួសបានយូរដោយសារយាយយាយនឹងមិនព្រមទំនុកបំរុងលោកទេយាយយាយពុំវាល3 4ឆ្នាំបានទៅអើតលោកម្ដង ទៅម្ដងនឹងជួនកាលដៃទេគ្មានចង្ហាន់ទៅទៀតបានអីញោមមើលលោកគាត់អាត្មាអីញាតញោមមើលឆាន់តពងទាសៀងសៀងពងទាពងទាសៀងមកបងបណ្ឌិតឡើងចង់ដូចសៀងឯពងទាហើយហ្នឹងចឹងបាននៅមិនបានយូរណាញោមចឹងបើចង់ឲ្យលោកនៅយូរអាសាតលេងលោកផអលឹកលោកផវាភ័ព្វណាញោមមើលអើយលោកនឹងមិនជិះស្រួលប្រមាណទេហើយរឿងចង់សឹកអាត្មាចេះតែគិតប្រសងលើងឥឡូវញោម ព្រះសម្មាសម្ពុទ្ធអគ្គសាវកព្រះអរិយបុគ្គលពីបុរាណមក ពេលដែលលោកចូលបួសព្រោះលោកឃើញចាស់ឃើញឈឺឃើញ ស្លាប់បានលោកទៅបួសមែនមែនតាចាមកមើលកិត្តទាំងអស់គ្នាព្រះអរិយបុគ្គលព្រះសម្មាសម្ពុទ្ធព្រះអង្គចេញទៅបួសចោលរាជបល្ល័ង្កចោលពំពាចោលរាហុលចោលបៃតាចោលពជានរាជរបស់ព្រះអង្គព្រោះព្រះអង្គឃើញកើតឃើញចាស់ឃើញឈឺឃើញស្លាប់ប៉ិនបើប្រសងយើងឥឡូវបើចង់សឹក ញោមញោមសួរដេចគុណណាមិនបានសឹកលោកកូនណាមិនបានសឹកញោមមើលអាត្មានៅមិនបានទេញោមអាត្មាចុកទ្រូងនឹងញឹកណាចកេះអាត្មានឹងវិឈឺណាកាពះអាត្មាវាមិនសូវស្រួលទេបើសិនតែបួសតទៅទៀតទៅបែបមួសទេញោមអាត្មាឈឺច្រើនណានៅលោកហ្នឹងដល់តែពេលចង់សឹកថាឈឺច្រើនបានចង់សឹកញោមញោមស្ដាប់បន្តណាទី1ចង់សឹកព្រោះឈឺច្រើនព្រោះចាក់បានចង់សឹក អមួយទៀតគេថាណាញោមមើលអាត្មាកាន់តែចាស់ហើយវ័យនឹងវិជ្ជាហើយឥឡូវហ្នឹងនៅទៀតក៏មិនកើតដែរព្រោះចាស់ហើយណាញោមខ្សែជាងហើយហាជាងហើយចឹងត្រូវតរផ្លូវហើយដឹងតែខ្លួនឯងចាស់គៀកតរសេចក្តីស្លាប់ហើយប៉ិនបែកចង់សឹកឃើញញោមឃើញវាផ្ទុយហ៎ព្រះអរិយបុគ្គលលោកឃើញចាស់ឃើញឈឺឃើញស្លាប់បានចង់បួសដល់តែយើងឥឡូវឃើញឈឺឃើញចាស់បែកជាម៉េចយ៉ង ចង់សឹកឃើញផ្ទុយគ្នាទៅទស្សនៈនោះផ្ទុយគ្នាតែញោមផ្ទុយគ្នាផ្ទុយគ្នាផងចឹងគិត ពិចារណាគ្រប់គ្នាណាញាតិញោមថែរក្សាប្រសងអាត្មាមិនបញ្ជាក់វែងឆ្ងាយតទៅទៀតទេហើយបញ្ជាក់ញាតិញោមពុទ្ធបរិស័ទរឿងលោកចង់សឹកនឹងនិយាយរឿងលោកមួយអង្គចាំមើលដល់ពេលសឹកទៅសឹកហើយនឹងនៅ ជាប្រសងមួយណាស្រួលជាងយើងចាំវិភាគទាំងអស់គ្នាប្រសងដែលបួសរាល់ថ្ងៃណាញោមហេតុអីបានចង់សឹកចេះតែកលេចឃើញគេហឹម មើលគេសឹកទៅមានប្រពន្ធមានកូនទុកបីជាធាក់កង់កាចាស់ក៏លូចមានសុភមង្គលដែរអញហើយអញនៅតែក្នុងកត់ចេញកត់ចូលកត់ចេញកត់ចូលកត់ក្រងស្បងជាពោនឹងដូចមិនសូវស្រួលទេបើសឹកទៅដប់ប្រពន្ធតកង់កាចាស់មួយនឹងបាយមួយចានតពីរអ្នកក៏មានសុភមង្គលអីជាមួយយកវាដល់តែគិតចឹងកើតកំណត់ចង់អា តែមានភិក្ខុមួយអង្គលោកអង្គុយល្ងាចល្ងាចឡើងលោកចេះតែអង្គុយនៅលើកត់ហើយសម្លឹងមើលមកមាត់ទលេសម្លឹងមើលមកឃើញគេមាត់ទលេហ្នឹងល្ងាចល្ងាចគេដប់ប្រពន្ធគេមកហូបបង្អែមមាត់ទលេហ្នឹងចេះតែគិតអញបើសឹកទៅយកប្រពន្ធនាំប្រពន្ធមកលេងមាត់ទលេល្ងាចល្ងាចឡើងម្លេះសំដឹងសบายចិត្តអាម៉េចទេដល់ទៅពេលសម្លឹងគិតចឹងមានបន្តិចអាមានប្រសក់មួយហ្នឹងគិតដែរ ចេះសម្លឹងមើលទៅវត្តចឹងឃើញលោកអាយ៉ាអញមានប្រពន្ធមានកូននឹងធុញទ្រាន់ណាស់តិចប្រពន្ធជេរតិចកូនយំតិចបាយមន់តិចបាយជ្រូកតិចបាយទីរងកស្រក់ឆ្នាំងទៅមកគ្រប់បបាក់វេទនាណាស់អញបើទៅបួសមិនដឹងស្រួលល្មិចទេព្រលឹមឆានថ្ងៃឆានងាយសឹងងាយសឹងព្រលឹមឆានថ្ងៃឆានមានធ្វើអីផងមួយគេគិតតែលោកបួសនឹងវាស្រួលមួយទៀតគិតតែសឹកទៅវិញវាស្រួលបញ្ចាំមើលវិភាគសិនមួយណាស្រួលជាងមួយណាណាយោមស្ដាប់ឲ្យតនយាយ ស្ដាប់ឲ្យតន់ចាំមើលមួយណាវាស្រួលជាងមួយណាដល់តែពេលអញ្ចឹងគេគិតហើយថ្ងៃមួយគេដាច់ចិត្តដើរចូលក្នុងវត្តដើរចូលក្នុងវត្តស្រាប់តែទៅថ្វាយអង្គមប៉ះចំលោកចង់សឹកដល់ញោមតែថ្វាយអង្គមប្រាប់រឿងប៉ិតតែមកលិគុណណាកណាដូចជាមិនសុខមិនសាប់ក្នុងចិត្តសោះដឹកគុណកណាខ្វល់ចិត្តណាញោមខ្វល់រឿងអី ខ្ញុំកណាមានប្រពន្ធមានកូនដូចមិនសំណុកចិត្តសោះខ្ញុំកណាគិតថាមកបួសបែបវិរៀងសំណុកចិត្តជាងនឹងដឹកគុណប៉ុន្តែបើខ្ញុំកណាមកបួសចោលប្រពន្ធចោលកូនខ្ចីឯនោះបានណាមើលប្រពន្ធថែប្រពន្ធព្រះអង្គហីញោមចង់បួសឯងកណាកណាចង់បួសប៉ុន្តែចោលប្រពន្ធចោលកូនកើតប្រពន្ធកូនកណានៅផ្ទះអញ្ចឹងបើសិនមានអ្នកទទួលចាំប្រពន្ធកូនខ្ញុំកណា ថែប្រពន្ធកូនខ្ញុំកណាម្លេះសំខ្ញុំកណាមកបួសនេះគុណលោកឯនោះគ្រាន់លឺសូរប៉ុណ្ណឹងញោមអាត្មាចង់សឹកដែរតា ដល់លឺសូតាចង់មួយគេចង់បួអញ្ចឹងមួយគេថាអាត្មាចង់សឹកដែរតាអញ្ចឹងតែគុណសឹកមកទៅថែប្រពន្ធកណាកណាមកបួសវិញណែគេថាអញ្ចឹងដល់វាត្រូវរូវគ្នាមួយសឹកមួយបួសនិយាយពីរឿងអ្នកសឹកទៅយកប្រពន្ធតិតនឹងសានយោម ញោមមកហើយទៅយកប្រពន្ធគេនោះក៏មិនដល់ស្រួលអីញោមដល់តកាហើយរស់នៅជាមួយគ្នាកាលពីដបង3 4ថ្ងៃដបងវាផ្អែមល្ហែមអើធម្មតាតែដបងវាផ្អែមណាញោមណាប្រហែលយាយយាយក៏អញ្ចឹងដែរកាលពី50ឆ្នាំមុនអង្គុយហូបបាយមួយពេលហ្នឹងការតឹមការឲ្យដបងដបងនេះសម័យកាលពី60 50ឆ្នាំមុនទេណាយាយមិនមែនឥឡូវនេះទេកាលពី50 60ឆ្នាំមុនហូបបាយ3ម៉ោងអីនោះបានហើយលិសាអង្គុយសម្លឹងមើលទៅមុខគ្នាហ្នឹងមិនមែនយាយ អញញឹមដាក់គ្នាហ្នឹងប៉ិនឥឡូវហូបបាយ5នាទីមិនទាន់ផងនិយាយបែរទៅប្រៃជែកទៅតាបែរមើលមុខតាពីងទឹកឯណាទៅមិនខ្ចីមើលមុខគ្នាមិនបានវាអត់ញោមវាដឹងខ្លួនយើងណាកិត្តគិហើយ ចឹងពិខុនឹងចឹងដែរតឹមសឹកទៅដបងយកគេ3ថ្ងៃដបងផ្អែមល្ហែមគ្នាដល់តែពេលបាននៅជាមួយគ្នាបានប្រមាណញោមគេដឹងចិត្តណាយាយនាងឯណោះគេដឹងចិត្តតិចគេឲ្យទៅដាក់បាយជ្រូកតិចគេឲ្យទៅដាក់បាយមន់តិចគេឲ្យទៅដាក់បាយទាតិចគេឲ្យទៅគុកកតបកូនតិចគេជេរច្រាស់ឆ្អែតវាគ្មានប្រយោជន៍ទេអានទឹកគោលោតអីចេះចុះណា ជេរជ្រះអញ្ចឹងចាប់ផ្ដើមសង្វេគក្នុងចិត្តតអូណអញហើយអញសំណោះខ្លួនណាស់កាលដែលនៅជាបព្វជិតពុតបរិស័ទទាំងនាមមើលកហបតីមន្ត្រីរាជការទាំងអ្នកមានអ្នកក្រអ្នកល្អអ្នកអាក្រក់អ្នកសអ្នកខ្មៅអ្នកខ្លៅអ្នកបណ្ឌិតគេគោរពក្រាបសំពះនមស្ការបូជាទុកជាស្រែប៉ុនក្រាបសំពះរហូតដល់បាតជើងដល់តែអញមកសឹកយកប្រពន្ធគេមកចាក់ថ្លៃឲ្យស្មានទៅវាស្រួលគេជេរជ្រះឆ្អេះរាល់ថ្ងៃញោម តែគេជេរច្រាច់ឯរាល់ថ្ងៃចឹងហើយបាទនិគុណប្រាក់រៃអត់តាន់ទៅនោះណាញោមចេះភ័យបាច់បានភ័យថ្ងៃមុនប៉ះរហើយញោមគេទេតរប្តីគេទេប៉ុន្តែគេមិនចូលប្តីគេមកចូលលេខនិគុណណានិគុណប្រាក់ក្តីណាអាអាត្មាធ្លាប់បញ្ជាក់រឿងហ្នឹងអីយាយតិទេតប្តីគេញោមអាត្មាលឺម្ដងហ្នឹងខ្លាចញាក់សាច់ត្មងអូមចាក់ថ្លៃហើយកុំឲ្យជួបប្រទេសអីកុំថាទៅថ្ងៃមុខទៅបើសិនណាទីអតទៅយ៉ាងម៉េចយ៉ាងម៉េចកុំឲ្យជួបប្រទេសចឹងអីក្រមានអីញោម គេទេតប្តីគេប៉ាន់វាច្រឡំមកចូលលេខនិគុណប្រាក់ក្តីគាត់តែលើកឡើងអាឡូចម្រើនពរមិនទាន់បាននិយាយអីផងអានោះអាឡូមកអាកាចាស់ឯងនៅណាគាត់តប្តីគាត់នោះទេប៉ាន់វាច្រឡំអាត្មានេះស្មានតែប្តីគាត់នោះណាញោមអាឡូអាកាចាស់ឯងនៅណាអាត្មាថាអាត្មានៅវត្តអីអានេះផឹកផឹកដល់ថ្នាក់វេនិយាយមកឯងនេះស្អាតអាត្មាហើយវៃ ហើយនិយាយតែម្នាក់គាត់ប្រហែល5នាទី បានគាត់ហត់គាត់ក៏ដកខ្យល់បានគាត់ដកខ្យល់ទៅបាទអាត្មារត់តអីមិនកើតឲ្យអត់អត់ខ្ចីបាត់ដែរញោមអាត្មាខ្ជិលបាត់ចង់ស្ដាប់មើលមកខ្យល់មើលវាប្រុសប៉ុណ្ណាណាញោមវាមិនដែរលឺពីអស់ហ្នឹងផង ឯងផឹកក្នុងផ្ទះផឹកតាមទៀមមិនអស់ចិត្តឯងទៅផឹកក្នុងវត្តគិតនាំលោកផឹកដែរអាម៉េចអាចេះមួយចុះពីរម្នាក់គាត់នឹងទៅដល់រហត់ដល់ចោលបាទអាត្មាតទេញោមអាត្មាទេច្រឡំលេងហើយបានគាត់ថាអូលោកម្ចាស់អើយលោកតាឲ្យគេហៅលោកតាអូលោកតាអើយខ្ញុំកណាសុំកម្មាតោកណាគ្មានកំណងជេរលោកតាទេកណាថ្វាយគុំលាតាមពិតកណាខឹងអាគេបាញ់ប្រៃកណានោះបដៅអត់ចូលផ្ទះអាមុនបិទឆ្លៀតថែមអាគេបាញ់មួយម៉ាត់ទៀតណាញោម បាទអាត្មាតអម្ចាស់ថ្លៃហើយកុំឲ្យជួបប្រទេសញោមកុំឲ្យជួបប្រទេសអសោះឲ្យបងបណ្ឌិតទៅវិញចឹងដែរមើលណាមើលមិនមែនតែនកុំឲ្យជួបចឹងម្ចាស់ថ្លៃហើយអត់បានទេព្រោះស្ត្រីឃើញ ក្នុងអាពាហ៍ពិពាហ៍គេដាក់ថាសេរីសួស្តីសេរីសួស្តីឬក៏សេរីមង្គលក្នុងថ្ងៃអាពាហ៍ពិពាហ៍សេរីមកពីពាក្យថាស្ត្រី ចឹងស្ត្រីនឹងជាដើមនៃសរីសួស្តីស្ត្រីនេះជាមង្គលនៃសរីសួស្តីប្រពន្ធនឹងប្តីធំស្រេចលើស្រីគុតកងកិរិយាឆ្លោះហើយច្រើនខ្សត់ស្រីអត់លក្ខណៈប្តីខ្ជិលលើសាព្រោះរឹកប្រពន្ធបើប្រពន្ធវាមយាទមិនកើតម៉ោង8មិនទាន់អូសគូតចុះពីលើផ្ទះប្តីវាខ្ជិលវាក្រវាមិនមានបើប្រពន្ធនឹងសវឹងខួបប្រាំងខួបភាសាមួយថ្ងៃមួយថ្ងៃគិតតែអង្គឌូក៏វាអត់មានដែរគេស្គាល់អង្គឌូគេទៀតណាមិនដឹងស្អីគេទេឮសូរតែគេថាចឹងយោម ពណ៌អ៊ីអ៊ីឥឡូវចូលចិត្តអាហ្នឹងចឹងអត់ទេញាតិញោមអត់សេរីទេ ប្តីប្រឹងអាម៉េចក៏អត់មានអត់មានសេរីក្នុងគ្រួសារដែរចឹងគិតតែមែនតែញោមឯងនិយាយរឿងលោកអន្តិតណានិយាយរឿងអ្នកបួសប៉ណ្ណឹងចោះនិយាយរឿងអ្នកអ្នកអ្នកប្រសក់នេះទៅបួសវិញតែលោកស្រួលដល់តែពេលបានបួសញោមមកហើយវាមិនតែស្រួលដោយការគិតឯណាគាត់គិតតែបួសឆានសឹងឆានសឹងវាស្រួលដល់ទៅពេលបានបួសមិនស្រួលណាស់យល់ពីវិន័យអាឯងចង់សើចលឺបន្តិចក៏មិនបាន ចង់លើកដៃលើកជើងក៏មិនបានថ្ងៃអាទិត្យចង់ទៅមើលវាយបុកមកទៀមក៏ខ្វេក៏អត់បានអាចង់ស្រែជៀងក៏បាត់បានចង់រំក៏មិនកើតចង់ជៀងក៏មិនកើតនៅតែក្នុងកត់ដូចជាប់គុកអញ្ចឹងញោមចង់ទៅណាក៏មិនកើត បលឹមឡើងឆាន់វាយអាកាំងទៅអញស្មានតែមានរបស់ឆ្ងាញ់ម្ចាស់ថ្លៃហើយវាយអាកាំងទៅលោកជាង100អង្គឆាន់សៀងឲ្យថៃប៉ៅបលឹមសៀងថ្ងៃថៃប៉ៅថ្ងៃសៀងសៀងថៃប៉ៅថៃប៉ៅសៀងសៀងថៃប៉ៅស្មានតែមានរបស់ឆ្ងាញ់មិនស្រួលឯងចូលអូអញស្មានតែបួសស្រួលប៉ិនបួសនឹងមិនស្រួលទេ ដល់ឡាហើយគេត្រូវរូវគ្នាគេដោគ្នាវិញ អ្នកសឹកនោះមកលោកវិញអាលោកនេះទៅទឹកនោះគេយកពុនគេវិញទៅណាញោម3 4ត្រឡប់ចឹងណាញោម ឥឡូវនេះមិនបញ្ជាក់វែងឆ្ងាយទេប៉ណ្ណឹងចោះឲ្យមុនចប់ធរទេសនាសុំសួរបច្ច័យតិចបានប្រមាណបច្ច័យញោមមកមកសួរលុយតិចសិនបានប្រមាណមួយអង្គ20ម៉ឺន20ម៉ឺនចូលវិញទាំងអស់ដូចគ្នាប៉ាន់ចូលវិញអាត្មាថែម1លានដុល្លារហេ មួយលានមួយលានលុយខ្មែរមួយលានដុល្លារហ្នឹងអត់អីសងគេឥឡូវញោមមួយលានមួយលានរៀលណាស្មើនឹង250ដុល្លារហ្នឹងចូលមួយលានទៀតចោះជាប់និស័យអញ្ចឹងសុំបានប៉ុណ្ណេះអាហ្នឹងក៏ចូលវិញទាំងអស់ដែរវាស្មើនឹងមួយលាន4សែនដែរហើយណាដោយសារមិនមានអីទេប្រសងយើងញាតិញោមមានទឹកចិត្តអញ្ចឹងសុំបានប៉ុនបានម្សិលតាមបនិស័យជ្រះថ្លារៀងរៀងខ្លួនសូមអនុមោទនា